បើនិយាយពីសេចក្តីទុកផ្លូវចិត្តវិញ ជាពុទ្ធជននឹងអ្នកណាក៏មានដែរគាត់ណាតិចច្រើនតាម កម្រិតនៃបញ្ញាស្មារតីយល់ដឹងអំពីដំណើរនៃជីវិតនឹងបើបុគ្គលនឹងច្រើនដោយអកុសលមួម៉ៅខឹងជាប់ជំពាក់លោភលន់ច្រើន អានឹងកើតទុកច្រើនណាស់ពីព្រោះអកុសលហ្នឹងវាជាថ្នាំពឹសវាជាមេរោគវាមករំខានផ្លូវចិត្តឲ្យយើងនឹងញាប់ញ័រឧទាហរណ៍ថាយើងចំណែនយើងកំណាញ់យើងស្អប់យើងគុំអានឹងដូចភ្លើងធូបនឹងវាមកអុចចាស់វាមកអុចចិត្តយើងឈិតឈិតឈិត ឲ្យយើងក្តៅអ្នកខ្លះរហូតដល់ដេកមិនលក់បក់មិនលហើយហូបបាយមិនឆ្ងាញ់ខ្វល់ខ្វាយដល់អញ្ចឹងវាអត់បានសុខទេការជាប់ជំពាក់ប្រាថ្នាហួសពីសមត្ថភាពហ្នឹងក៏នាំឲ្យកើតទុក្ខដែរឧបមាថា យើងយើងរកបានប៉ុណ្ណឹងសមត្ថភាពយើងផឹងអស់ហើយបាន10000ហ្នឹង ប៉ុន្តែវាលោភវាលន់វាកុហកកាហាយប្រៀបធៀបឃើញគេបានមួយលានទៅវាដូចអត់លក់បដ ாய் អឺនិយាយអញ្ចឹងមិនមែនថាហាមឃាត់មិនឲ្យប្រឹងទេប្រឹងតែតែប្រឹងប៉ុន្តែតលមានសន្តោសៈក្នុងធម៌ថាឲ្យចេះពេញចិត្តនឹងសមត្ថភាពដែលខ្លួនអាចរកបាន ប្រឹងនៅតែប្រឹងប៉ុន្តែខ្ញុំប្រឹងអស់ហើយសមត្ថភាពខ្ញុំប៉ុណ្ណឹង សบายចិត្តនឹងអ្វីដែលខ្លួនហៅបានហើយនឹងបានវាស្រាលវាអត់វាអត់កើតទុកជួនកាលអ្នកខ្លះរោបានហើយនៅតែកើតទុកអញ្ចឹងបើពុទ្ធព្រះអង្គចាត់ទុកថា យើងនៅក្រដដែលទេបើទោះជារោបាន ច្រើនពួកយើងវាខ្វល់វាខ្វាយវាពិបាកវាមូវាម៉ៅអឺអញ្ចឹង ការដែលចេះពយល់ខ្លួនឯងរកបានច្រើនចាត់ទុកថាប៉ុនយើងច្រើន យើងសប្បាយចិត្តនឹងអ្វីដែលយើងរកបាន ច្រើននឹងទៅហើយរកបានលមមអានឹងខ្ញុំប្រឹងអស់សមត្ថភាពហើយអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងអញ្ចឹងសប្បាយចិត្តថាប៉ុនខ្ញុំ សំភាយខ្ញុំមានប៉ុណ្ណឹងមកបើរកបានតិចអានឹងនៅតែប្រឹងនៅតែតស៊ូអញ្ចឹងដើម្បីជីវភាពប៉ុន្តែ ត្រូវកំណត់ដឹងថាមនុស្សវាមានវាសនាផ្សេងគ្នាมันអាចទៅដេកចំណែនគេចំណែនបងចំណែនប្អូនអ្នកខ្លះដូចគ្រួសារគេផ្សេងបងប្អូនគេផ្សេងផ្សេងគេរស់ស៊ីបានមានឯងវាអន់ជាងគេដេកក្តៅក្រហាយចំណែនគេហៅម៉ែហៅហឹងឪអីចឹងទៅក៏មានដែរអញ្ចឹងអកុសលហ្នឹង វាមកអុចយើងមិនឲ្យយើងបានសុខទេតែកាលណាយើងមានអកុសលនឹងច្រើនអានឹងកើតទុកច្រើនហើយអញ្ចឹងវាតើតែយើងព្យាយាមចម្រើននៅធាតល្អល្អនៅ ក្នុងចិត្តឧទាហរណ៍ថាការចេះចែកម្លែកតិចច្រើនក៏ដោយមានតិចចែកតាមតិចមានច្រើនចែកតាមច្រើន ទឹកចិត្តមេត្តាហ្នឹងវាដូចជា ទឹកម្សៅឬក៏ការប្រោះព្រំផ្កាប្រោះព្រំដើមឈើនឹងឲ្យវាស្រស់ចឹងទឹកចិត្តល្អបន្តិចបន្តិចនឹងក៏ដោយការនិយាយដោយចិត្តមេត្តាការជួយពយល់ឲ្យគេបានសុខបង្ហាញផ្លូវឲ្យគេបានចម្រើនសេចក្តីល្អតាមវាចាហ្នឹងវាសบายចិត្តឃើញគេសុខឃើញគេល្អទៅ ចិត្តនឹងមានសមាធិយល់ត្រូវមិនទៅប្រកាន់ចំណែនគុំគួនស្អប់គេអីទេអប់រំចិត្តខ្លួនឯងនឹងឲ្យស្ថិតនៅក្នុងកុសលធម៌ស្ថិតនៅក្នុងសមាធិទៅនឹកឃើញថាហ្នឹងហើយជីវិតហ្នឹងវាមានហេតុវាមានផលហើយយើងប្រឹងប្រែងបានប៉ុណ្ណា ផលវាបានប៉ុណ្ណឹងដែរវាអត់អាចយើងធ្វើស្រែ1ហិកតាតែបើអង្គុយចង់បានផល20តោនវាអត់បានទេអញ្ចឹងហ្នឹងឯងមានសមាធិធិជឿលើហេតុផលហ្នឹងអញ្ចឹងវាអត់កើតទុកថាម៉េចអញ្ចឹងម៉េចអញ្ចឹងឯងអត់ទេ សមាធិធិអង្គធម៌បានដល់បញ្ញាសំដៅទៅលើបញ្ញាហ្នឹងឯង ដឹងថាអូអ្វីអ្វីវាសិតតែមានហេតុអ្វីអ្វីកើតឡើងមិនមែនអត់ហេតុទេ អញ្ចឹងវាមានហេតុគ្រប់គ្រាន់ហើយរឿងល្អក្តីរឿងអាក្រក់ក្តីសុទ្ធតែមានហេតុរបស់វានៅពីក្រោយហើយអញ្ចឹងពេលជួបរឿងល្អមិនជួពេកទេកំណត់ដឹងថាអូអាហ្នឹងជាផលបុណ្យជាផលនៃការព្យាយាមរបស់យើងបើរឿងមិនល្អកើតឡើងហ្នឹងឯងកំណត់ដឹងហ្មង ក្នុងអភិធម្មនិយាយថាអកុសលវិបាកឃើញរូបមិនល្អស្ដាប់ឮសំឡេងមិនពិរោះគេជេរគេនិយាយដើមអេអូអីចឹងទៅ ជាអកុសលវិបាកហ្មងអាហ្នឹងគឺគឺសច្ចធម៌ជាផលនៃបាបចឹងហ្មងចឹងវាអត់ទៅកើតទុកទូមនាស់នឹងរឿងនឹងពេកទេពីព្រោះកំណត់ដឹងថាវាវាមានហេតុវាមាន អកុសលណាមួយវាដែលយើងធ្លាប់ធ្វើមកវានាំឲ្យកើតទៅជាអកុសលវិបាកផលនៃបាបហ្នឹងផលនៃបាបដែលយើងបានធ្វើហ្នឹងហ្នឹងហើយអញ្ចឹងហើយហើយក៏ហើយកំណត់ដឹងសង្ខារទាំងឡាយកើតហើយរលត់ទៅវិញគេនិយាយហើយចប់អាលុតឈឹងបាត់ហើយបើ អ្នកដែលមាន បញ្ញាគេមិនសូវយកពាក្យហ្នឹងមកអង្គុយកើតទុកក្តៅក្រហល់កាហាយមួយខែពីរខែទេ គេកំណត់ដឹងថាអូអកុសលហ្នឹងកើតមកផ្លែតនិយាយចប់ចប់បាត់ហើយប៉ុន្តែអ្នកដែលខ្វះបញ្ញាហ្នឹងច្រើនតែកើតទុកដោយសាររឿងមិនល្អដែលកើតឡើងដោយសារមិនយល់មិនយល់អញ្ចឹងបាបចាស់ឲ្យផលផង ខ្វះបញ្ញាបង្កើតបាបថ្មី អាមួម៉ៅអាចងគំនុំអាគុំគួនហ្នឹងអាហ្នឹងជាបាបថ្មីហើយអញ្ចឹងហ៊ានតម្លាក់អាហ្នឹងមានបញ្ញាមិនសម អឺនៅការយល់ដឹងពីដំណើរ នៃធម្មជាតិអប់រំចិត្តរឿយរឿយរឿយរឿយទៅអានឹងបានយើងបថយបថយអាធាតពុលនឹងមេរោគនឹងហើយបន្ថែមធាតល្អល្អជាកុសលធម៌នឹងអឺរឿយរឿយទៅមានខន្តីមានអត់ធន់មានបញ្ញា កំណត់ដឹងអំពីដំណើរនៃសង្ខារការរលត់មិនប្រកាន់មិនហួងហែងមាន ក៏ទទួលថាវាជាផលនៃបុណ្យតែมันវាត្រូវបាត់វាត្រូវបងវិញគិតថាវាជា សង្ខារធម៌វាប្រែប្រួលអញ្ចឹងវាអត់ទៀងវាអត់ទាត់ទេអានឹងវាដូចឧបមាដូចថាជាគៀងវានៅប្រេងវាឆេះទៅវាអស់ប្រេងវារលត់ទៅព្រះអាទិត្យពេលល្ងាចក៏លិចទៅអានឹងសង្ខារនៅពេលមាន ហេតុបច្ច័យគ្រប់គ្រាន់បនមានយើងនៅមានជីវិតទ្របយើងនៅរកបានដល់ពេលបនវាខ្សោយទៅរកវាបានតិចទៅ ពេលណាអស់បនទៅ អារបស់ហ្នឹងវាត្រូវខាតលងចុងទៅហើយយើងតលរៀនទទួលស្គាល់ថាហ្នឹងឯងជីវិតវាអញ្ចឹងទើបយើងអាចសម្រួលផ្លូវចិត្តមិនឲ្យកើតទុកខ្លាំងបានហើយបើយើងនៅតែមួម៉ៅក្តៅក្រហាយគុំគួន ដូចថាជាប់ជំពាក់ហួងហែងប្រកាន់ថាស្អីស្អីត្រូវតែបានតាមអញចង់ហ្នឹង អាហ្នឹងអាហ្នឹងកើតទុកខ្លាំងហើយពីព្រោះស្អីស្អីហ្នឹងវាមិនអាចតាមចិត្តយើងចង់រហូតទេបើយើងខ្វះនៅនៅបនខ្វះហេតុទៅវាអត់បានទេវាតមានហេតុគ្រប់គ្រាន់បានបានអនុមោទនា thank you តន័យមានន័យថាការសន្សំសន្តានអឺក្នុងសន្តានចិត្តយើងវាមានសន្តានល្អសន្តានមិនល្អសន្តានមិនល្អមានដូចថាអន់ចិត្តតូចចិត្តមួម៉ៅចំណែនឈ្នាននេះប្រៀបធៀបប្រណាំងប្រជែងភ័យស្ដាយព្រួយបារម្ភហួហេតុ រវើរវាយគិតតពីតពីចិត្តមិននឹងណោចឹងទៅកាលណាមានធាតមិនល្អនឹងនៅក្នុងចិត្តច្រើន ចិត្តនឹងវាច្បុកច្បល់ចិត្តនឹងវាក្តៅក្រហល់កាហាយរហូតដល់អ្នកខ្លះកើតទៅជាជំងឺ ផ្លូវចិត្តអឺខូចសតិទៅទៀតក៏មានដែរដោយសារ ទម្លាប់សន្សំនៅធាតមិនល្អមិនល្អហ្នឹងនៅក្នុងខ្លួនអឺมันមានឱកាសបានអប់រំណែនាំបណ្ដុះនិស័យល្អខ្សែគប់មនុស្សល្អប្រមូលនៅធាតល្អល្អទុកក្នុងចិត្តណាវាសម្បូរធាតអកអកហ្នឹងនឹងមិនសក់ទេវើរវាយមួម៉ៅក្តៅកាហាយ ដេកមិនលក់បាក់មិនហើយពេលយប់នឹងល្វើល្វាយទៅជាងតើតែយើងរៀនទាញចិត្តហ្នឹងឲ្យមកនៅក្នុងកន្លងត្រូវដូចថាឲ្យចេះខន្តីទៅ កំណត់ដឹងទៅជីវិតហ្នឹងវាមានរឿងចឹងហើយល្អខ្លះមិនល្អខ្លះចឹងធំហើយ ឲ្យមានស្មារតីនៅខ្លួនអឺដឹងពីសកម្មភាពដេកដើរឈរអង្គុយហ្នឹងកុំឲ្យខ្វាយហៅពលឹងអត់នៅខ្លួនកុំឲ្យទៅហើយខ្លួននៅនឹងចិត្តទៅឯណានោះទៅហើយយូរយូរទៅខូចខូចសតិដោយសារយើង ប្រឡែង ចិត្តនឹងឲ្យវាដើរអត់មានអ្នក ជួយការពារគឺស្មារតីហ្នឹងឯង ហើយកាត់បន្ថយការភ័យព្រួយបារម្ភហួហេតុឧបមាថារឿងវាមិនទាន់កើតឡើងទេនឹងយើងមិនអាចដឹងមុនបានទេហើយប្រឹងធ្វើកិច្ចការងារណា ដែលយើងត្រូវធ្វើនឹងឲ្យអស់ពីចិត្តទៅត្រៀមសម្រាប់ថ្ងៃស្អែកប៉ុន្តែយើងក៏ត្រៀមទទួលដែរថា វាជួបរឿងណាក៏យើងត្រូវតែប្រឈមមុខដែរពីព្រោះគ្មានអ្នកណាអាចកំណត់ដឹងថាស្អែកត្រូវតែចេះត្រូវតែចុះបានទេចឹងហ្នឹងខ្ញុំផឹងអស់ពីសមត្ថភាពខ្ញុំហើយធ្វើម៉េចបើវាត្រូវជួបអញ្ចឹងអានឹងសម្រាលសេចក្តីទុកព្រួយណាហើយបើមានរឿងដែលហួសហើអញ្ចឹងមិនដេក រំលឹករំលើកកកោកកាយស្ដីបន្ទោសគេស្ដីបន្ទោសខ្លួនឯងនេះទេឥឡូវហួសទៅហើយយើងដេកកើតទុកដៅកាហាយគោវាមិនបានអីមួយណាអញ្ចឹងអឺចាត់ទុកថាជាផលបាបចុះហើយដោះស្រាយទៅធ្វើម៉េចអានឹងបើនិយាយពីកម្មផលវាសិតតែមាន កម្មជាហេតុទៅបានវាចេញជាផលអញ្ចឹងមកវាអត់មានរឿងអីចៃដន្យទេវាសុទ្ធតែជាដំណើរនៃសង្ខារវាមានហេតុរបស់វាអញ្ចឹងហើយគោមិនទៅចំណែនិន្ទាអីអ្នកណាដែរឃើញគេមានឃើញគេបានក៏ត្រេកអរអនុមោទនាគេបានសុខទៅបនគេវាសន្សំតិចតិចចឹង អាហ្នឹងមិន មិនអាចថាអូយខ្ញុំបូរវាយមិនស្ងប់ទេមានស្អីឲ្យខ្ញុំបានស្ងប់មកអានឹងលេបថ្នាំមកគ្របមិនអាចព្យាបាលឲ្យស្ងប់ភ្លាមបានទេវាត្រូវការពេលវេលានៅក្បែរមនុស្សល្អជាសពបរោះអាសាស្ដាប់ធម៌រឿយរឿយអាសាអានសិភៅធម៌អាសាមើលអីអីហ្នឹងគោ កុំសូវមើលរឿងក្តៅក្រហាល់កាហាយច្បុកច្បល់បើយើងមើលទៅវាច្បុកច្បល់តាមរឿងតែអញ្ចឹងតើកាត់បន្ថយនៅក្នុងធម៌លោកហៅឲ្យសង្រួមឥន្ទ្រីណាសង្រួមហ្នឹងគឺថាកុំឲ្យចេះតែយកចិត្តហ្នឹងទៅជ្រលក់នឹងភ្លើងជ្រលក់នឹងក្តៅកាហាយឬក៏ស្ថិតនៅក្បែរមនុស្សអវិជ្ជមាននាំរឿងក្តៅកាហាយមនុស្សវាចេះអានោះវាចុះ ហើយយើងលួងតាមហើយមិនសូវពេញចិត្តជាមួយអ្នកនឹងផងគេលើកមកត្រូវគ្នាចឹងតប្រយ័ត្នប្រយែងអឺការខ្សែគប់ប្រយ័ត្នប្រយែងការមើលការស្ដាប់ជារឿយរឿយនឹងហើយនឹងការសន្សំសន្តានយើងនៅ ម្នាក់ឯងយើងមលឹកមលើកអីនៅក្នុងចិត្តនឹងបើយើងមលឹកមលើក គ្រឿងក្តៅក្រហល់កាយវាមិនសមទីទីទីទីចឹងបានជានៅក្នុងធម៌ឲ្យយើងបដូរចិត្តឲ្យនឹកដល់អំពើល្អដែលខ្លួនបានធ្វើទានដែលបានធ្វើហើយអឺសិលដែលបានរក្សាហើយនឹកដល់គុណពុទ្ធនឹកដល់គុណពធនឹកដល់គុណប្រសង់នឹកដល់មេត្តាទៅរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខ សូមកុំឲ្យខ្ញុំមានពីសូមកុំឲ្យខ្ញុំមានព្យាបាទចឹងទៅហើយផ្សាយសេចក្តីស្រឡាញ់ទាំងអស់សូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខឲ្យចិត្តនឹងវាស្ថិតនៅក្នុងអារម្មណ៍នៃកម្មដ្ឋានមានអាណាបានសតិដកដង្ហើមចេញដកដង្ហើមចូលចឹងទៅអឺមានអនុសតិផ្សេងផ្សេងទៀតអារម្មណ៍នៃកម្មដ្ឋានអញ្ចឹងចិត្តហ្នឹងវា ផ្អៀងមកផ្នែកខាងអារម្មណ៍នាំឲ្យស្ងប់ងាប់នាំឲ្យត្រជាក់អឺសបាយចិត្តនឹងទីស្ងប់ស្ងាត់សបាយចិត្តនឹងពធសបាយចិត្តនឹងគុណរបស់ព្រះពុទ្ធសបាយចិត្តនឹងមនុស្សមាន គុណធម៌សប្បុរសអញ្ចឹងយើងយើងយើងផ្អៀងចិត្តបដោតចិត្តមកលើធាតល្អល្អហ្នឹង អានឹងដូចយើងយកស្លឹកឈូកមកខ្ចប់ផ្កាម្លិះវាវាក្អូបហើយបើបើបដោយចិត្តឲ្យទៅប្រឡាក់ប្រឡូកជាមួយនឹងអកុសលដៅកាហាយទៅ វាដូចយកស្លឹកឈូកទៅប្រឡាក់ប្រហុក វាធំក្លិនប្រហុកហើយប៉ុណ្ណឹងត្រូវការពេលវេលាដើម្បីអស់ទាញចិត្តនឹងទីទីទីទីទីហើយកុំបាក់ទឹកចិត្តទៅអញទៅលេងរួចចោយអញពិបាកណាស់អញតឹងណាស់ អាហ្នឹងយើងលើកទងសអាហ្នឹងយើងចាញ់យើងដួលហើយបើពិបាកខ្លាំងមានថ្នាំអីអាចជួយបានលោកគ្រូពេទ្យចិត្តសាស្ត្រជួយផ្នែកវិទ្យាសាស្ត្រអីបានជួយទៅហើយអឺផ្សំជាមួយនឹងការអប់រំផ្លូវចិត្តទាញចិត្តហ្នឹងមកលៀនលើកលែងទៅកុំប្រកាន់កុំអោបកសោបកុំដូចថាលំងលំងអញ្ចឹងទៅវាវា វាក្តៅក្រហល់ក្រហាយទាំងយើងអ្នកទាំងអ្នកនៅក្បែរយើងនឹងមិនបានសុខទេអញ្ចឹងទាញមកទាញចិត្តនឹងដកបន្តិចម្ដងបន្តិចម្ដងបើថាការងារនឹងវាធ្ងន់ត្រូវធួងលេខបានត្រូវតែបន្ថយការទូខុសត្រូវខ្លះទៅអាចដោះស្រាយបញ្ហាមកគេងឲ្យបានត្រឹមត្រូវកុំឲ្យប្រើទូរស័ព្ទច្រើនពេកកុំឲ្យហួកនឹង ប្រព័ន្ធសង្គមចេះតែមើលតែប្រទេសតែប្រដាច្រើនពេកអត់បានគេងគ្រប់គ្រាន់គ្រោះថ្នាក់ដល់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តមកអឺបដោតចិត្តវិញមកបើបើថាមានចិត្តនឹងវាផ្អៀងទៅគិតរឿងមិនល្អនេះអក្រក់អញ្ចេះអញខឹងវាណាស់អីអូស្មារតីនឹងទប់ហ្នឹងហ្នឹងឯងកុំកុំប្រកាន់វាអាចិត្តអញខឹងបាត់តែឥឡូវដូរ ដូរមកគិតរឿងនេះវិញគិតរឿងល្អបុគ្គលនេះល្អគាត់ចេះចេះចេះចឹងទៅវា ដូរអារម្មណ៍ទៅធ្វើឲ្យស្ថានភាពផ្លូវចិត្តនឹងក៏ដូរដែរហើយតើមានបញ្ញាទៅជាមួយដែរក្នុងធម៌មានអង្គរៈ2ផ្លូវចិត្តមានសតិនិងសម្បជញ្ញៈសតិដឹងពី ស្ថានភាព ផ្លូវចិត្តយើងដល់កម្រិតណា ហើយបញ្ញាវាចូលទៅជួយពយល់ឧទាហរណ៍ថាបើចំណែនគេបញ្ញា ស្មារតីដឹងអើយចិត្តអីច្នៃណាខុសហើយខុសហើយដឹងថាខុសហើយហើយពយល់បញ្ញាពយល់ថាគុំច្នៃគេអីអានឹងប៉ុនគេទេអញ្ចឹងទៅហើយបើថាស្ដាយសតិនឹងដឹងថាអូស្ដាយស្ដាយមិនមិនត្រូវទេតាតាវិបដិសារៈឬក៏ក្នុងធម៌ហៅកុកវិចៈស្ដាយក្រោយអឺសតិនឹងកំណត់ដឹងថានឹងជាជាខ្មាំងឯងវាមកអុចយើងឯងអាហ្នឹងចាត់ទុកថាជា បាបចាស់ទៅចាស់ផលបាបចាស់ទៅចាស់ស្មាបញ្ញាហ្នឹងសម្បជញ្ញៈហ្នឹងមកពីយល់ចឹងអញ្ចឹងយើងយើងយើងដេញពួកនឹងឲ្យចេញពីចិត្តហើយយើងប្រមូលធាតល្អល្អមកមានមេត្តា មានករុណាជួយសង្គ្រោះមានចិត្តនឹងនឹងថឹងស្ងប់ទៅ មានពុទ្ធពធប្រសង់ជាទីពឹងទីរលឹកក្នុងចិត្តនឹកដល់គុណព្រះអង្គនឹកដល់គុណនៃអំពើល្អ រឿយរឿយមួយថ្ងៃ24ម៉ោងនោះយើងសំអីយើងសំធាតល្អល្អឲ្យបានច្រើនយូរទៅយើងអាចឈ្នះអាចចាត់រវើរវាយនឹងបានហើយហើយអត់មានពីណាជួយខ្លួនយើងទេមានតែខ្លួនយើងជួយខ្លួនឯង នៅកន្លែងធ្វើការងារបើនិយាយថាម្នាក់ម្នាក់ស្រឡាញ់រាប់អានគ្នាស្មោះត្រង់គ្នាចេះលើកទឹកចិត្តគ្នានឹងអឺយើងធ្វើការងារទៅមុខបានលឿនហើយចម្រើនហើយកន្លែងធ្វើការងារហ្នឹងសុបាយចង់ទៅធ្វើប៉ុន្តែពេលខ្លះទៅវាអត់អញ្ចឹងវាដូចថាមានទំនាស់ផ្លូវចិត្តមិនសុបាយចិត្តអញ្ចឹងទឹករៀងអន់ចិត្តខឹងគុំអឺស្អប់អញ្ចឹង ទោះជាអ្នកនឹងធ្វើត្រូវអូយើងអត់ពេញចិត្តដែរយើងយើងយើងយើងមួម៉ៅហើយដល់មនុស្សវាប្រតិជនដូចគ្នាវានៅប្រកាន់គ្នាទៅវិញទៅមកហើយដល់រហូតដល់ថ្នាក់ថាដូចថាយើងធ្វើការគ្នាលែងជាមួយគ្នាលែងកើតណា ម្នាក់ម្នាក់ពាក់វ៉ែនតាខ្មៅ ដាក់គ្នា អ្នកហ្នឹងធ្វើអីក៏ខុសដែរយើងយើងយើងអត់សប្បាយចិត្តជាមួយទេ អានឹងវាតរថាយើងរៀនទម្លាក់ខ្លះអើថាត្រូវជជែកគ្នាឬការងារខុសត្រូវអីហើយហើយគុំយកមកជារឿងផ្ទាល់ខ្លួនរឿងអន់គេថាឲ្យអញថ្ងៃមុនចាំមើលអញថ្ងៃក្រោយអញថាឲ្យវាវិញដល់យើងយករឿងហ្នឹងមកជារឿងផ្ទាល់ខ្លួនវាទៅជាវែងឆ្ងាយអញ្ចឹងវាតោះឡារៀនកាត់បន្ថយ ខឹងឲ្យគុំហ្នឹងខឹងផ្លែនផ្លែតែនឹងប្រជាជនធ្វើម៉េចវាមានខឹងផ្លែនផ្លែហើយវាហ៊ានដូចថាយើងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកអឺគុំគុំឲ្យគ្រាន់បើតែឯងគុំគិតថាតលអញបានធ្វើការកើតគេមិនដល់អញវាអាចដែរយើង ពេលខ្លះយើងបកកែជាងគេតោះយើងធ្វើការងារកើតប៉ុន្តែអាគំនិតតលអញបានធ្វើការងារកើតហ្នឹងវា អត់អាចធ្វើជាមេគេបានទេมันអាចម្នាក់ធ្វើការងារឲ្យជោគជ័យល្អសម្រាប់100%តែម្នាក់ឯងបានវាវាត្រូវការជ្រុំជ្រែងទាំងអស់គ្នា ដើម្បីឲ្យការងារធំនោះសម្រេចទៅបានអឺហើយតើយើងរៀនកាត់បន្ថយអាចិត្តចំណែននឹងទាអីចឹងតើយើងយល់ថាមនុស្សយើងវាមានអា ណោយទានពីកំណើតនឹងមកចំណែកចំណេះដឹងនឹងមកចំណែកចរិតរត់ពីគេនឹងមកចំណាយដូចគេសំរុំធំត្រូវបើនៅក្នុងធម៌ថាជាមនុស្សមានមានសិលហើយសិលមានពីរមួយគេហៅថាចរិតសិលចរិតសិលនិយាយពីការចេះគួសមចេះអឺរស់រាយរាក់ទាក់ដឹងខុសដឹងត្រូវអឺ ជួយរៀបចំអីអាបត់ហ្នឹងល្អសមរម្យធ្វើឲ្យគេទុកចិត្តបានណាធ្វើឲ្យមេស្រឡាញ់អាហ្នឹងអាហ្នឹងសិលសិលធ្វើឲ្យ មនុស្សទេវតាស្រឡាញ់អញ្ចឹងមកអេអាហ្នឹងចរិតរត់រត់ពីរត់ពីហើយនឹងគេមានចំណេះដឹងជំនាញធ្វើការងារបានហើយនឹងដូចថាចរិតពីធម្មជាតិគេមករូបសម្បត្តិគេល្អអីចឹងទៅណាអានឹងវាផ្សំផ្គុំគ្នាធ្វើឲ្យ គេបានប្រសើរអញ្ចឹងយើងមិនមានចិត្តអីចំណាយនឹងទៀតទេឃើញគេល្អក៏អនុមោទនាត្រេកអរគេទៅណាហាត់ពួតលួតដំផ្លូវចិត្តហ្នឹងទៅទើបទើបយើងខ្លាយទៅជាមនុស្សខ្ពស់មនុស្សខ្ពស់ហ្នឹងមិនមែនថាខ្ពស់ខ្ពស់ទេប៉ុន្តែខ្ពស់ពិភពជ្រាំចំណែននិន្ទាឈ្នាននេះអេកអូចកាច់បខូចជួនកាលអ្នកខ្លះទៅនិយាយបានល្អតែពីមុខទៅពីក្រោយផ្សេងទៅហើយនឹងចំលូហើយ មិនសក់មិនជានឹងគ្នាទេ ហើយទោះតលហ៊ានទម្លាក់មានអ្នកកុំឲ្យគិតថាអឺស្អីស្អីត្រូវតាត្រូវតាអញខ្លាំងត្រូវតាអញអឺបានបានការងារនឹងទៅមុខអីចឹងយើងយើងហ៊ានហ៊ានសូត្រពីគេហ៊ានធ្វើជាអ្នកមិនចេះខ្លះក្នុងរឿងដែល យើងមិនសូវដឹងហ្នឹងយើងបកគលកិត្តិយសឲ្យអ្នកដតីទៅកុំចង់បានអីតែឯងពេកព្រោះគាត់នឹងវាជាចរិតមនុស្សអន់ណាវាវាចង់បានអ្វីដែលយើងអត់មានណាចឹងចេះតែអួតផ្សំចេះតែតម្កើងខ្លួនចេះតែតម្លើងសាច់ដុំទៅអឺវាធ្វើมันអាចធ្វើជាមេគេបានទេព្រោះមេហ្នឹងគឺត្រូវតែជាមនុស្ស unify ដូចថា ឲ្យមនុស្សចេះធ្វើការចេះស្រឡាញ់ចេះផ្ដល់កិត្តិយសចេះផ្ដល់តម្លៃឲ្យអ្នកដទៃហើយតែយើងមានគុណតម្លៃនៅក្នុងខ្លួនមេមេនោះចាំតែរកមនុស្សទុកចិត្តដើម្បីប្រគល់ការងារឲ្យទេពីព្រោះគាត់ មានការងារច្រើនណាស់ដែលត្រូវធ្វើទៅទៀតហើយវាខ្វះមនុស្សដែលមានសមត្ថភាពគ្រប់គ្រងមនុស្សមនុស្សដែលអឺងើបខ្លួនផុតឲ្យចេញពីអា ចំណែកនិន្ទាឈ្នានេះហ្នឹងណាព្រោះយើងនៅភាគច្រើនហ្នឹងយើងនៅចាញ់បោកវានៅក្រោមអំណាចវាហើយតែយើងនៅក្រោមអំណាចវា យើងអត់អាចដឹកនាំគេបានល្អហើយវាទៅជាមានចំនួនវាទៅជាមានរឿងមានរាវឈឺក្បាលដល់មេធំបើបើយើងរក្សាខ្លួនឲ្យបានល្អដឹកនាំគេឲ្យដូចថាឲ្យគេសាមគ្គីគ្នាបានចេះធ្វើការមួយគ្នា ចេះយោគយល់ចេះអធិស្ស្រ័យខឹងអីក៏ចប់ទៅគ្រឿងការងារចប់ក៏ចប់ទៅមិនយកមកទុកជាគំនុំផ្ទាល់ខ្លួនណាយើងយើងអាចដឹកនាំគេបានហ្នឹងអានឹងទូនាទីការងារគេនឹងប្រគល់ជូនឲ្យឲ្យតែយើងមានសមត្ថភាពជាគ្រឹះអឺដូចថាបើសិនជាផ្ទះហ្នឹងវាមានប្រសមមគ្រឹះមមអាហ្នឹងអាចទទួលទំ ងន់បានធ្ងន់ហើយយ៉ាងណាយើង ជាមនុស្សមានសមត្ថភាពអាចធ្វើឲ្យគេរួមរស់មួយគ្នាបានសុខធ្វើការងារជាមួយគ្នាកើតអានឹងទូនីតិឋានៈវាតាមសមត្ថភាពដែលយើងសាងនឹងឯង មួយចំនួនផ្ញើសារមកថាដូចតែគាត់នៅក្មេងប៉ុន្តែស្មុគស្មាញពិបាក stress មានសម្ពាធច្រើនណាអឺថ្មគិតថាវាវាអាចថាមានសម្ពាធនៅ ក្នុងគ្រួសារសម្ពាធនៅសាលាសម្ពាធមនុស្សជុំវិញខ្លួនហ្នឹងដូចថាក្នុងគ្រួសារជួនកាលមិនមានការយល់ចិត្ត អីស្រឡាញ់ឲ្យបានកក់ក្ដៅមានតកាស្ដីបន្ទោសថាជេរបតិចដាក់គំនាបគៀបសង្កត់អាត្មាធ្លាប់ជួបដែរគាត់ពេលខ្លះគាត់ទៅងុំក្នុងចិត្តអ្វីដែលគាត់ មានវិបត្តិហើយក៏អត់ហ៊ាននិយាយនៅក្នុងគ្រួសារហ្នឹងក៏មានអ្នកខ្លះទៀត ដូចថាមានសម្ពាធពីសាលាលោកគ្រូដាក់ការងារឲ្យច្រើនរៀនច្រើនមុខវិជ្ជា ពេលខ្លះរៀនពី3សាលាទៀតអានឹងគប់មានបញ្ហាប៉ះពាល់ដល់សម្ពាធផ្លូវចិត្តនឹងខ្លាំងដែរនិយាយចឹងមិនមានន័យថាមិនឲ្យរៀនខ្ជិលអតីតប៉ុន្តែគាត់ថារៀនលៃលោកពេលវេលាសម្រាប់ទាំងសុខភាពផ្លូវកាយ ទាំងសុខភាពផ្លូវចិត្តទាំងចំណេះដឹងបើ ខ្វះណាមួយក៏យើងវាអត់បានសុខដែរឧទាហរណ៍ថាអឺឈឺច្រើនហើយធ្វើម៉េចយកចំណេះដឹងទៅធ្វើអីគេបើដេកនេះទៅទេអមយ៉ាងទៀតឧទាហរណ៍ថារៀនដល់ណាដល់នៃបណ្ឌិតអនុបណ្ឌិតអីប៉ុណ្ណាមួម៉ៅក្តៅក្រហាយជាបន្តិចខ្ញុំកណាសមាភិបធ្លាប់ជួបខ្លួនឯងញាតិញោមគាត់រៀនបានច្រើនបន្តិចបន្តួចអីចប់បណ្ឌិតអស់ហើយប៉ុន្តែ ក្នុងចិត្តហ្នឹងសឹងផ្ទុះសឹងអាចងកហើយអាហ្នឹងដូចថាស្ថានភាពផ្លូវចិត្តវាអត់ល្អចំណេះដឹងមានប៉ុន្តែការរក្សាសុខភាពផ្លូវចិត្តហ្នឹងអត់សូវសម្បូរធ្វើឲ្យមានបញ្ហាចឹងតលឲ្យវាមាន balance ហើយមានតលយភាពនឹងគ្នាហើយអាស្ថានភាពផ្លូវចិត្តហ្នឹងវាមិនមែនទៅអញ្ចឹងភ្លាមទេវាសំឧទាហរណ៍ថាអឺ អន់ចិត្តនឹងសំរួយរួយរួយរួយទៅវាទៅជាដំបៅក្នុងទ្រូងអញ្ចឹងតើតែពេលមានបញ្ហាអឺនិយាយទៅឲ្យរួចហើយហើយហើយកុំសូវអោបកសោបទុកយូរពេកវាផ្ទុះដល់ពេលផ្ទុះវាគ្រោះថ្នាក់ទាំងខ្លួនយើងគ្រោះថ្នាក់ទាំងនៅក្បែរខ្លួនយើងហើយអ្នកនៅក្បែរនោះក៏គួរប្រយ័ត្នប្រយែងពាក្យសម្ដីអឺកាយវិការកប្បកិរិយាដែរពីព្រោះ យើងវាមានតំណែងតំណងគ្នាទៅវិញទៅមកវាមានអតិពល ទៅលើគ្នាទៅវិញទៅមកអឺពាក្យសម្ដីកប្បកិរិយានឹង ធ្វើទៅធ្វើឲ្យគេឈឺចាប់ពិឈឺឌឺដងទៅគេនោះឈឺព្រោះយើង មាន បាបដែរហើយមាន បាបវាវល់វល់គំនុំគុំគួនគ្នាទៅអឺហើយតលរៀនដូចថាអាណិតគ្នាសម្លឹងដោយចិត្តមេត្តាហើយ ការបដៅណែនាំនឹងក៏ប្រកបដោយបញ្ញា មិនមែនទាំងកំរោលកំហឹងទៅ វាទទួលយកអត់បានហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តដល់អ្នកដែលទទួលការណែនាំខ្ញុំគណៈសមាភិបធ្លាប់ជួបញោមដែលម៉ែគាត់ចេញខោកជោកខោកមានចានខោកចានមានវែកខោកវែកហើយចឹងគាត់ស្លុតក្នុងចិត្តរបស់គាត់ដែលម្ដាយគាត់ ដាក់សុភាតខ្លាំងពេកចឹងទៅរហូតដល់គាត់អាយុ50 60ហើយនឹងគាត់ មានវិបត្តិផ្លូវចិត្តលេបថ្នាំរហូតមកដល់សពថ្ងៃហើយអាជំងឺនឹងឆ្លងដល់កូនគាត់ទៅទៀតអានឹងដូចថាវាវាជាប់ នៅក្នុងចិត្តម៉ែដល់កូនមកវាឆ្លងតែនៅសាលារៀនក៏សិស្សទទួលរងសម្ពាធផ្លូវចិត្តនឹងមកផ្នែកដែរមួយ ពីរឿងសម្ពាធការសិក្សាថាត្រូវផឹងហ៊ានឲ្យបាន ល្អឲ្យប្រកែពីសម្ពាធពីមិត្តភ័ក្តិឧទាហរណ៍ថាជួនកាលឃើញគេល្អឃើញគេមានទូរស័ព្ទឃើញគេមានម៉ូតូ ហើយឯងនេះវាអន់អញ្ចឹងវាដាក់សម្ពាធមកលើខ្លួនឯងថាតូចចិត្តនឹងវាសនាតូចចិត្តនឹងម៉ែតូចចិត្តនឹងឪអីចឹងតែហ្នឹងតោះរៀនទម្លាក់ថាហើយវាសនាមនុស្សមិនដូចគ្នាទេយើងប្រឹងទៅអាហ្នឹងបនចាស់របស់គេ អឺហើយបើគេស៊ីបនចាស់ហ្នឹងអត់ប្រឹងធ្វើបន ថ្មីអាហ្នឹងអស់ហើយមិនម៉ែឪមិនអាចជួយបានទេយើងត្រូវប្រឹងបនថ្មីរបស់យើងហើយយើងទទួលផលរបស់យើងនៅថ្ងៃខាងមុខវិញសំភារបនហ្នឹងវាខុសគ្នាអញ្ចឹងហើយមកជូនជាយោបល់ដែរដូចថាបងប្អូនក៏គុំទម្លាប់និយាយបិឈឺឌឺដង ធ្វើឲ្យគេឈឺចាប់ អីអីចឹងទៅឬក៏សម្លុតគម្រាមកំហែងឬក៏ ពេលខ្លះទៅរងថ្ងៃនឹងនៅ ក្នុងប្រព័ន្ធសង្គម Facebook ឬក៏ TikTok អីហ្នឹងបញ្ចេញធ្វើម៉េចឲ្យគេ ក្តៅក្រហាយហាហ្នឹងវាមានកម្មពៀវរា គេក្តៅមែនប៉ុន្តែយើងជាប់ពៀវរាមិនសក់ទេ ទៅមុខទៅក្រោយហ្នឹងយើងមានសេចក្តីទុកជាប់តាមខ្លួនយើងទៅហើយដូចថាបញ្ហារឿងជីវភាព សង្គមហ្នឹងក៏អញ្ចឹងដែររងថ្ងៃហ្នឹង បច្ចេកវិទ្យាវាជឿនលឿនពេកហើយពេលខ្លះយើងគិតតែពីនៅមុខទូរស័ព្ទត្រលចុះត្រលឡើងអត់គិតធ្វើអីការងារអីឲ្យពិតប្រកបទេវាអត់មាន បាន អីវាបានតែឆ្លងរោគពីប្រព័ន្ធសង្គមនឹងមកវិញធ្វើឲ្យមួម៉ៅអ្នកចំណាយពេលច្រើនពេកនឹងតាមក្បួនវិទ្យាសាស្ត្រការស្រាវជ្រាវនោះក៏បង្ហាញដែរវា stress រហូតដល់កើតទៅជា depression អឺខឹងអ្នកនេះ ទាស់ចិត្តនឹងអ្នកនោះជេរទៅតទៅតមកអាហ្នឹងសិតតែសំភ្លើងដែរមិនហាមឃាត់មិនឲ្យមើលទេប៉ុន្តែថាត្រូវឲ្យមានតលយៈភាពរវាងការរៀនសូត្ររវាងការសម្រាកហើយនឹងការមើលនឹងចំណាយពេលខ្លះអឺអត់គ្រប់ខ្លះអត់បានការលីសចោលទៅអេបខ្លះអត់ប្រយោជន៍លុបចោលទៅហើយ notification ហ្នឹងកុំឲ្យវាតឹងតឹងតឹងតឹងតឹងតឹងខូចខួរក្បាលយើងហ្នឹង អឺបែកបែកអារម្មណ៍ហើយហើយតែបែកអារម្មណ៍ថ្ងៃក្រោយមានវិបត្តិគេមិនលក់អូស្មុកស្មាញគិតច្រើនលវើលវាយដោយសារអាការរំខានរឿយរឿយនឹងឯងហើយហ្នឹងអត់មានពីណាទេយើងអ្នកនសំខ្លួនយើងនឹងយូរយូរផលប៉ះពាល់នឹងមកខ្លួនយើងវិញអញ្ចឹងតើតែយើងប្រយ័ត្នប្រយែងទាំងអស់គ្នា បើឧទាហរណ៍ថាមានរឿងអីជាមួយបងប្អូនអី និយាយគ្នាហើយហើយគុំគុំគុំអោបកសោបរំលឹកម្លើកញឹកញាប់ពេកវាក្តៅក្រហាយហើយអ្នកដែលរំលឹកម្លើកនោះក៏គួរអាណិតទៅជាដល់អ្នកស្ដាប់ដែរកុំចេះតែកកោកកាយមកធ្វើឲ្យក្តៅក្រហាយរឿងទូចខ្លាយទៅជារឿងធំមកជួយចប់ទៅរឿងហ្នឹងកុំដូចថាធ្វើឲ្យឆេះឡើងវិញវាអត់បានវាប្រយោជន៍ហើយអានឹងទី1ទី2អាការអន្សមឧបនិស្ស័យក្នុង ចិត្តតូចចិត្តអន់ចិត្ត ស្ដីបន្ទោសមិនគួរណាអញ្ចឹងសោះអាហ្នឹងកុំកុំអាហ្នឹងរឿងហ្នឹងហួហើយកុំកុំនាំគ្រឿងក្តៅក្រហាយហ្នឹងមកក្នុងចិត្តទៀតចប់ហើយតោះតោះទៅមុខទៀតអាសំបានស័យហ្នឹងអាការខ្សឹបដាក់ខ្លួនឯងហ្នឹងមានអតិពលខ្លាំងលើផ្លូវចិត្តរបស់យើងណា ហើយតើលមានពេលរៀនទូស្គាល់ការពិតថាហ្នឹងហើយជីវិតហ្នឹងខុសគ្នាយ៉ាងម៉ែគេម៉ែយើងគ្រួសារគេគ្រួសារយើងមិនដូចគ្នាផឹងទៅហើយមានពេល ស្ដាប់ធម៌អប់រំចិត្តមានពេលធ្វើសមាធិមានពេលនៅជាមួយ មិត្តភ័ក្តិល្អល្អអ្នកដែលនាំរឿងល្អល្អណែនាំឲ្យដើរក្នុងផ្លូវត្រូវនៅជាមួយអ្នកនឹងយើងបានចម្រើន ទាំងចំណេះចម្រើន ទាំងសុខភាពផ្លូវចិត្តទាំងសុខភាពផ្លូវកាយយើងល្អអានឹងទើបរស់នៅបានយូរហើយយើងបាន មានពេលពេញបន់ពេញកុសលហើយរស់នៅដោយសុភមង្គល បើនៅក្នុងន័យអភិធម្មអ្វីអ្វីដែលកើតឡើងចំពោះយើងចំពោះគេនឹងវាមិនមែនជារឿងចៃដន្យទេសត្វតែមានហេតុមានផលគ្រប់គ្រាន់អឺបើយើងជួបរឿងល្អគេសរសើររកស៊ីចំណេញជីវិតនឹងបានសុខសុខភាពល្អទៅអានឹងជាផលនៃកុសលកម្មទាំងកុសលកម្មអតីតទាំងកុសលកម្មបច្ចុប្បន្ន បើឧទាហរណ៍ថា យើងធ្លាប់ចំម៉ែងចំអើចែកទៀនរក្សាសិលអញ្ចឹងប៉ុននឹងផ្សំផ្គុំនឹងការប្រយ័ត្នប្រយែងសេចក្តីមិនប្រមាទការមានសិលពេលបច្ចុប្បន្នមិនបៀតបៀនមិនចងពៀជាមួយអ្នកដតីនឹងធ្វើឲ្យបុគ្គលនឹងបានសុខទៅបើផ្ទុយទៅវិញជីវិតនឹងវាអត់អាចនៅថេជាកុសលវិបាកអញ្ចឹងរហូតទេវាមានពេលខ្លះ ជួបរឿងមិនល្អគេស្ដីគេថាគេជេរគេប្រកាច់គេប្រខូចរស់ស៊ីខាតបាត់បង់ព្រាត់ប្រាសភ្លើងឆេះអីចឹងទៅនឹងមិនចាំបាច់ថានេះយើងសាមញ្ញជនជួបទេសម្បីតែព្រះសម្មាសម្ពុទ្ធពេលខ្លះក៏ត្រូវគេជេរគេប្រកាច់គេប្រខូចឬក៏ត្រូវមានពៀតគេពមៀលដុំថ្មចិញ្ឈាមអីចឹងទៅអានឹង ឱកាសហ្នឹងជាឱកាសនៃ បាបកម្មអកុសលឲ្យផល លោកហៅថាអកុសលវិបាកប៉ុន្តែរឿងអាក្រក់ហ្នឹងកើតឡើងចំពោះព្រះអរិយបុគ្គលព្រះអរហន្តវាប៉ះពាល់តែផ្លូវកាយទេมันធ្វើឲ្យបតីរបស់ព្រះអង្គកើតទុកទេដោយសារវាអស់នៅសេចក្តីជាប់ចម្ពាក់ទុំមនោ ការខឹងក្រេបក្រោធចំពោះអារម្មណ៍ចំពោះរឿងនឹងពីបតីព្រះអង្គអស់ហើយអស់មាន គ្រឿងទាស់នឹងហើយចំណែកយើងគ្រប់គ្នាវានៅអញចង់ល្អអញចង់ទៅជួបរឿងគេសរសើរឯងអញមិនចង់ឲ្យគេនទានឹងទេ វាស្រឡាញ់មកខាងវាទាត់មកខាងចោលហើយជីវិតនឹងដែលមានទុកច្រើនហ្នឹងគឺរឿងអឺប្រកាន់មកខាងហើយ ទាត់មកខាងចោលនឹងចឹងបានព្រះអង្គឲ្យយើងទាំងអស់គ្នានឹងរៀនដើរក្នុងមជ្ឈមាបដិបទាផ្លូវកដាលមានន័យថាអាចទទួលរឿងល្អដែលកើតឡើងក៏ទទួលកំណត់ដឹងបានរឿងមិនល្អកើតឡើងក៏កំណត់ដឹងបានថាសុទ្ធតែមានហេតុសុទ្ធតែមានផលនៅពីក្រោយអ្វីអ្វីមិនមែនជារឿងចៃដន្យអ្វីអ្វីមិនមែនថា ជីវិតខ្ញុំមិនក៏ផប់បែខ្ញុំមានរឿងអញ្ចឹងខុសគេអត់ទេគឺថា មានកម្មពីអតីតផងមាន កម្មបច្ចុប្បន្នផងទើបឲ្យមានវិបាកកម្មនឹងយើងមិនដឹងថាយើងមាន បានធ្វើអ្វីខ្លះពីអតីតមកយើងមិនដឹងថាគេធ្វើអ្វីខ្លះពីអតីតមក បុព្វពុទ្ធលោកមានញាណដឹងអំពីបពកម្មរបស់បុគ្គលម្នាក់ម្នាក់នឹងឧទាហរណ៍ថា ប្រសងមួយអង្គនោះ មានបជនរហូតទៅដល់160វសាហើយបនរបស់លោកមិនងាយឈឺប្រទេសផ្ដាទេដោយ សារអានិសងដែលលោកធ្លាប់ធ្វើជាពេទ្យព្យាបាលប្រសងព្រះសម្មាសម្ពុទ្ធអីចឹងបននឹងជួយឲ្យមានអាយុវែងហើយមានសុខភាពល្អចំណែកខ្លួនព្រះអង្គក៏ព្រះអង្គដឹង ព្រះអង្គក្អួតឈាមអឺបាបកម្មរបស់ព្រះអង្គដោយសារព្រះអង្គធ្លាប់ធ្វើជាពេទ្យដល់ធ្វើជាពេទ្យគេអត់ឲ្យលុយដល់អត់ឲ្យលុយព្រះអង្គដាក់ថ្នាំឲ្យគេក្អួតឈាមឲ្យគេឈឺកាន់តែខ្លាំងឡើងអញ្ចឹងបាបកម្មហ្នឹងធ្លាក់មកលើព្រះអង្គចិត្តនឹងបរិណិព្វានហ្នឹងត្រូវក្អួតខាងលើផងចុះបាទខាងក្រោមផងនឹងទូអង្គពុទ្ធផង នៅតែទទួលផលកម្មហ្នឹង អឺពេលខ្លះទៅគេប្រកាច់ប្រខូចព្រះអង្គទៅអឺព្រះអង្គធ្លាប់ឃើញព្រះបជ័យកពុទ្ធដែលជាអ្នក មានគុណធម៌គេគ្រប់គេស្រឡាញ់គ្រប់គ្នាហើយគេអត់សូវយកចិត្តទុកដាក់ជាមួយនឹងពពុរិស័ទកាលនោះណាហើយដូចមាន ចិត្តមើងងាយចំណែននឹងព្រះបជ័យកពុទ្ធទៅចោតប្រកាន់មិនដឹងចោលមិនដឹង មនុស្សកើកណីមកពីណាឃ្លុំសុបទ្រុបសុបទ្រុបពវ ចន្ទៀលអក្រក់អីចឹងទៅណាប្រកាច់ប្រខូចហើយដល់បាបកម្មហ្នឹងធ្វើឲ្យព្រះអង្គត្រូវគេប្រកាច់ប្រខូចវិញទៅក្នុងពេលបច្ចុប្បន្នហ្នឹងនាងចិញ្ចានាងសុន្ទរីអីចឹងជាដើមប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងចំពោះព្រះអង្គ មិនធ្លាយចូលដល់ផ្លូវចិត្តរបស់ព្រះអង្គទេព្រះអង្គនៅតែដឹងប៉ុន្តែមិនអោយមានសេចក្តីទុកទៅតាមផ្លូវចិត្តពីព្រោះមានកម្លាំងព្រះបញ្ញា មានអកុសលគ្រឿងទាស់ហ្នឹងវាស្ងួតទៅ ហើយព្រះអង្គកំណត់ដឹងថាកម្មហ្នឹងដែលដល់ពេលត្រូវឲ្យផលត្បិតតែព្រះអង្គជាពុទ្ធក៏ដោយប៉ុន្តែព្រះអង្គនៅតែដោះស្រាយនៅតែ រកវិធីសាស្ត្រដើម្បីរងាប់បញ្ហានឹងមិនមែនទុកបញ្ហានឹងឲ្យចោលទេរហូតដល់ព្រះរាជាមកជួយ ដោះស្រាយបញ្ហានឹងដើម្បីបញ្ចប់អធិករនឹងទៅប៉ុន្តែសេចក្តីទុកមិនបានមកគ្រប សង្កត់ផ្លូវចិត្តរបស់ព្រះរាជបុគ្គលព្រះអរហន្តទាំងឡាយទេអញ្ចឹងយើងរៀន កំណត់ដឹងថាអ្វីអ្វីក្នុងលោកនេះមិនមែនកើតឡើងអត់ហេតុអត់ផលទេយើងទាំងអស់គ្នាសន្មតថាជាខ្លួនយើងនេះជាផលនៃបច្ច័យទេដូចជាជាគៀងដែលអាស្រ័យបិឆេះអាស្រ័យប្រេងអញ្ចឹងបើបិឆេះនឹងអស់ទៅប្រេងនឹងអស់ទៅនឹងរលត់ប៉ុនដែលយើងសន្សំមកហ្នឹងបើអស់ទៅរលត់ភ្លឹបតែម្ដងអត់អាចបន្តតវ៉ា ឡើងតឡាការអីណាបានទេដូច្នេះហើយយើងគួរមានសេចក្តីជ្រះថ្លានឹងបនដែលខ្លួនយើងបានរស់នៅមួយថ្ងៃមួយថ្ងៃនេះ ហើយចំណាយពេលមួយថ្ងៃមួយថ្ងៃដែលយើងរស់ដោយសារបនហ្នឹងសាងអំពើល្អធ្វើទានរក្សាសិលចម្រើនមេត្តាផឹងផែងរស់ស៊ីទទួលទាន ហើយបំពេញសេចក្តីល្អទម្រាំដល់ជាគៀងជីវិតនឹងរលត់ទៅយើងខ្ចប់សេចក្តីល្អនឹងទៅតាមជាមួយ។ បើមិនចឹងទេជីវិតរបស់យើងនឹងតទេសូនសងហើយខ្ចប់បាបទៅជាមួយទៀតទៅខឹងចំណែនស្អប់គំនុំគុំគួនអឺចងពៀជាមួយអ្នកដតីអានឹងខ្ចប់បាបទៅជាតិមុខជាតិក្រោយធ្វើឲ្យកំណើតនឹងដុនដាបចុះទៀបទៅហើយយើងមានបញ្ញាកំណត់ដឹងនៅហេតុផលធ្វើឲ្យយើងរឹងប៉ឹងផឹងផែងហើយមិន អង្គុយសោកសៅទេពីព្រោះសោកសៅជាបាបថ្មី ហើយរឿងមិនល្អដែលកើតឡើងស៊ីខាតឬក៏បាត់បង់អីផ្សេងផ្សេងហ្នឹងអាហ្នឹងជាផលបាបចាស់អញ្ចឹងយើងអត់យើងអត់បង្កើតបាបថ្មីដើម្បីទទួលសេចក្តីទុកបច្ចុប្បន្នផងហើយអាបាបថ្មីហ្នឹងវានាំទុកទៅក្នុងអនាគតជាតិផងយើងទទួលផលកម្មចាស់ធ្វើម៉េចអាហ្នឹងជីវិតហ្នឹងវាត្រូវតែជួបអញ្ចឹង ដោះស្រាយទៅ ហើយដោះហើយចេះប្រូនលមមថាខ្ញុំប្រឹងអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងហើយអានឹងទើបយើងមិនកើតទុកខ្លាំង ចិត្តរបស់យើងវាមានអតិពលពីរឿងខាងក្រៅដូចថាមនុស្សនៅជុំវិញខ្លួន បញ្ហាដែលកើតឡើងក្នុងជីវិត ការបែកបាក់ព្រាត់ប្រាសបញ្ហាលុយកាក់កូនចៅឬក៏គ្រោះថ្នាក់ឧបទ្ទវហេតុណាមួយដែលកើតឡើងវាដាក់សម្ពាធមកលើផ្លូវចិត្តយើងអ្នកខ្លះ បាក់ធ្លាក់ក្រឹបតែម្ដងងើបលែងចង់រួចរហូតដល់គិតខ្លីទៅទៀតក៏មានដែរបើអតិពលដែលខ្លាំងមកលើផ្លូវចិត្តរបស់យើងគឺអាការសន្សំឧបនិស្ស័យរឿយរឿយឧទាហរណ៍ថាអ្នកនឹងចូលចិត្តតូចចិត្តអន់ចិត្តបបាក់ចិត្តគិតច្រើនដំបូងឡើយវាអត់អីទេវានៅ អាចទប់ទល់បានប៉ិនយូរយូរទៅវាធ្ងន់ទៅធ្ងន់ទៅដូចយើងសំលុយក្នុងធនាគារយូរយូរខ្លាយទៅជាមហាសេដ្ឋីមហាសេដ្ឋីមួម៉ៅមហាសេដ្ឋីខੰងមហាសេដ្ឋីគិតច្រើនវាដោយសារយើងសំយូរយូរទៅវាធ្ងន់វាមកសន្តិដ្ឋនៅ ក្នុងចិត្តយើងឬក៏រឿងដែលកើតឡើងក្នុងគ្រួសារ ប្តីប្រពន្ធឆ្លោះប្រកែកកូន មិនស្ដាប់ប្រកបមួម៉ៅក្តៅក្រហាយរឿងហ្នឹង វាដដែលដដែលដដែលដដែលទៅក៏វាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនឹងខ្លាំងដែរនៅក្នុងធម៌លោកហៅបកតោបនិសយបច្ច័យអាការរស់នៅ ជាប្រចាំថ្ងៃហ្នឹងក៏វាមានអតិពលលើ ផ្លូវចិត្តយើងខ្លាំងណាស់អញ្ចឹងតើយើងរៀន ដោះស្រាយរឿងខាងក្រៅយើងជួបយើងដោះស្រាយទៅហើយរឿងណាហួសហើយក៏ហួសហើយទៅហើយរឿងណាដែលមិនទាន់មកដល់ចាំចាំស្អែកចាំជួបរៀបចំធ្វើកិច្ចការងារណាឲ្យដែលត្រូវធ្វើក្នុងថ្ងៃហ្នឹងធ្វើឲ្យហើយទៅហើយយើងមិនអាចកែរឿងខាងក្រៅបានទាំងស្រុងទេយ៉ាងឧទាហរណ៍ថាបើយើង និយាយណែនាំប្រាប់គេកុំឲ្យយើង expect សង្ឃឹមថាគេធ្វើតាមចិត្តអញចង់ត្រូវតែធ្វើតាមអញថា100%អាកាត់តកាលណាយើងសង្ឃឹម100%អញ្ចឹង ពេលរឿងនឹងវាមិនបាន ពេលគេមិនធ្វើតាមចិត្តយើង ទៅវាកើតទុកខ្លាំងអញ្ចឹងរឿងធម្មជាតិខាងក្រៅ យើងមានតែសម្របសម្រួលផ្លូវចិត្តយើងនៅតែថានៅតែស្ដីនៅតែប្រាប់ណែនាំបើនិយាយពីដើមឈើបន្លែវិញយើងនៅតែស្រោចទឹកនៅតែចាក់ជីចឹងដាក់ជីចឹងប៉ុន្តែយើងមិនអាចសង្ឃឹមថាដើមស្វាយនឹងត្រូវតែផលិតផ្លែឲ្យបាន10តោនអានឹងយើងមិនអាចសង្ឃឹមចឹងបានទេវាមានហេតុគ្រប់គ្រាន់វាបានច្រើន ទៅ ភ្លៀងគ្រប់គ្រាន់មានទឹកទៅ បានផលច្រើនបើអត់ទៅវាផលតិចចឹងទៅអញ្ចឹងវាមានហេតុរបស់វាអញ្ចឹងផ្លូវចិត្តរបស់យើងអាច adjust អាចសម្របសម្រួលនឹងរឿងខាងក្រៅបានហើយតើយើងថែរក្សាសុខភាពខាងក្នុងខ្លួនយើងដែរទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តញ៉ាំគេងហាត់ប្រាណមានពេលសម្រាកសម្រានកុំឲ្យធ្វើការងារហួសហេតុ យើងដូចថាធ្វើបាបខ្លួនឯងនឹងដូចថាវាបាក់ទាំងផ្លូវកាយវាបាក់ទាំងផ្លូវចិត្តវាប្រទាញគ្នាហើយមានពេលសម្រាប់គ្រួសារអឺប្តីប្រពន្ធកូនចៅ មានទំនាក់ទំនងល្អជាមួយបងប្អូនយើងមិនដូចថាមិនមានភាពរកម្មរកុសផ្លូវចិត្តនឹងទេយើង ធ្វើម៉េចចេះអត់អោនយុគយល់កុំឲ្យប្រកាន់ណាប្រកាន់ខ្លាំងអឺម្ដាយពុកគឺភាគខ្លះហ្នឹងក៏មានបញ្ហាផ្លូវចិត្តដោយសារកូនណាកូនខ្លះក៏មានបញ្ហាផ្លូវចិត្តដោយសារឪពុកម្ដាយដែរដោយសារយើងអឺមិនបានរក្សាទំនាក់ទំនងនឹងឲ្យកក់ក្ដៅវាទៅជារឿងមួម៉ៅរឿងល្អូររទាំច្រើនវា វាធ្វើឲ្យចិត្តហ្នឹងវាអត់សុបាយដល់អត់សុបាយយូរយូរទៅកើតជាបញ្ហាហ្នឹងឯងអឺហើយយើងរៀនពិចារណាអប់រំផ្លូវចិត្តខ្លួនឯងមានខន្តីមានអត់ធន់មានអត់អោនអធិស្ស្រ័យមានសតិតាមដានគ្រប់គ្រងចិត្តនឹងបើវាដើរផ្លូវ ត្រូវក៏ជួយជំរុញឲ្យវាដើរក្នុងផ្លូវត្រូវគិតរឿងល្អធ្វើបុណ្យធ្វើកុសលចេះត្រេកអរជាមួយនឹងជោគជ័យអ្នកដតីចេះជួយ សង្គ្រោះអីចឹងដឹងថាអូចិត្តនឹងល្អអញ្ចឹងជំរុញឲ្យវាទៅល្អបានបើវាមួម៉ៅខឹងស្អប់គុំគួនក៏យើងដឹងថាអូចិត្តនឹងមិនល្អមួម៉ៅចំណែននទាសិតតែក្រមពួកចៅបពួកបិសាចមក លួចប្លន់សេចក្តីសុខពីយើងអញ្ចឹងស្មារតីនឹងទៅតាមមើលក្រុមល្អមិត្តភ័ក្តិល្អនិងក្រុមបពួកចោលហ្នឹងអញ្ចឹងយើងដេញពួកចោលហ្នឹងឲ្យមានបញ្ញាទៅជាមួយដូចថាបើខាងក៏មិនផ្លែទៅក៏ខាងអីអឺខាងទៅវាក្តៅខ្លួនឯងមនុស្សហ្នឹងអញ្ចឹងមិនកុំប្រកាន់គាត់អី អូយកុំចំណែនគេអីប៉ុនរបស់គេទេគេបានមកអញ្ចឹងអបអសាទេសាទោគេវិញទៅបញ្ញាមកពយល់ខ្លួនឯងមិនឲ្យកើតទុកអញ្ចឹងហើយរឿងណាហួសហើយជារឿងមិនល្អតែចាត់ទុកថាជាផលបាបតែយើងទៅមុខទៀតមិនទេអន្តាយសមេមសមាមច្រើនណាអញ្ចឹងយើងអត់សូវមានសម្ពាធផ្លូវចិត្តទេយើង រៀនទទួលស្គាល់ការពិតថាបើរឿងវាអញ្ចឹងហើយដោះស្រាយហើយទៅបន្តិចម្ដងបន្តិចម្ដងអឺបើមនុស្សហ្នឹងតែអញ្ចឹងខ្ញុំប្រឹងជួយក្នុងនាមជាម៉ែជាឪជាបងហ្នឹងខ្ញុំខ្ញុំជាជួយអស់ប៉ុណ្ណឹងហើយហើយគាត់មានឧបនិស្ស័យរបស់គាត់ខ្ញុំមិនអាចទាញមកបានទេអញ្ចឹងយើងស្វែងយល់អំពីដំណើរនៃ ធម្មជាតិទៅ យើងអត់សូវបង្ខំឲ្យ គេតាមយើងទាំងអស់អត់អត់សូវបង្ខំឲ្យរឿងត្រូវតែត្រូវតាមចិត្តយើងទេយើងរៀនមានបញ្ញាស្វែងយល់ទៅយើងស្រាលពីសេចក្តីទុក្ខ នៅមុខយើងធ្វើដូចថាស្រឡាញ់ចូលចិត្តសរសើរលើកជើងយើងតែដល់ពេលផុតពីមុខទៅនិយាយដើមហុយដីអានឹងបង្ហាញពីថាភាពមិនស្មោះត្រង់ក្នុងការរាប់អានហើយมันអាចមានមិត្តភាពយូរវែងបានទេដោយសារការស្រឡាញ់នឹងវាអត់ transparent វាអត់ឆ្លុះបានន័យថាមុខហើយក្រោយនឹងវាអត់ដូចគ្នាបាននៅក្នុងសារណីយធម៌ធម៌ដែលនាំឲ្យស្រឡាញ់គ្នារាប់អានគ្នានឹករលឹកគ្នានឹងគឺព្រះអង្គសំដែងមេត្តា កាយកម្មទាំងចំពោះមុខទាំងកំបាំងមុខសំដីសំដៅព្រោះទាំងចំពោះមុខទាំងកំបាំងមុខ ចិត្តនឹងក៏ល្អទាំងចំពោះមុខទាំងកំបាំងមុខចេះចែករំលែកហើយមានសិលធម៌រស់នៅផាកផែគ្នាយ៉ាងអឺយើងក៏ព្យាយាមប្រាប់ខ្លួនឯងដែរយើងកុំឲ្យយើងល្អតាមមុខឲ្យលួយពីក្រោយយើងក៏កុំសង្ឃឹមថាគេត្រូវតែអញ្ចឹងហើយយើងអត់អញ្ចឹងអានឹងអត់អាចបានទេ យើងយកខ្លួនឯងជាកញ្ចក់ឆ្លោះមើលថាយើងក៏ចង់បានមិត្តភាពល្អល្អទាំងមុខល្អទាំងក្រោយគេគ្រប់គ្នាក៏អញ្ចឹងដែរហើយយើងក៏មិនគួរទៅកើតទុកក្តៅកហល់កហាយនឹងគេមិនបានអញ្ចឹងមិនបានអញ្ចឹងដល់ពេលយើងកើតទុកអញ្ចឹងវាពិបាកដល់ខ្លួនយើងយើងរក្សាខ្លួនធ្វើជាមនុស្ស អាដូចថាល្អទាំងមុខល្អទាំងក្រោយអាហ្នឹងយើងយើងសប្បាយចិត្តតែយើងអត់មានទៅឆ្កឹះឆ្កៀលយើងអត់ទៅដូចថាមនុស្សមុខពីរទេអារឿងគេអាហ្នឹងមិនដឹងធ្វើម៉េចទេប៉ុន្តែគឺខ្ញុំអឺខ្ញុំល្អចំពោះមុខក្រោយខ្នងក៏នៅ តែនៅតែអញ្ចឹងអាហ្នឹងយើងយើងឆ្លាស់ខ្លួនណាយើងអត់មានតេនតាយមួម៉ៅទេមនុស្សស្រឡាញ់ទេវតាក៏គេជួយចិត្តដែរ គេរាប់អានហើយយើងអឺនិយាយពីផលបនយើងវិញទៅណាមកណាវាជួបមនុស្សស្មោះត្រង់ល្អអញ្ចឹងទៅហើយបើយើងមាន កម្មពីណាមកជួបមនុស្សមិនស្មោះត្រង់អានឹងយើងកែម្បាននេះកម្មចាស់ប៉ុន្តែកម្មថ្មីយើងល្អផលក៏ល្អដែរ ដែលកំពុងតែមានទុក្ខសោកវិបត្តិក្នុងផ្លូវចិត្តនឹងបានធូរស្បើយមកវិញដោយការពយល់ណែនាំហេតុផលអីចឹងទៅគ្នាបានធូរស្បើយដោយអវាទរបស់ព្រះពុទ្ធចឹងជួយមនុស្សលោកបានច្រើនមែនតែនប៉ុន្តែមាត់របស់យើងនឹងអាចคลายទៅជាអាវុធអាចคลายទៅជាលំពេងចាក់ធ្លាយពីតិចធ្លុះដល់បេះដូង អត់មានចេញឈាមមិនដំណក់នេះប៉ុន្តែគេអាចឈឺចាប់ចងចាំមិនភ្លេចរហូតដល់ថ្ងៃស្លាប់ក៏សឹងមានដែរជាងតលយើងប្រយ័ត្នប្រយែងមុននឹងហាមុននឹងស្ដីមុននឹងនិយាយនឹងពិចារណាថាវាមានប្រយោជន៍អីដល់អ្នកស្ដាប់ទេអឺតែយើងនិយាយនឹងដោយបំណងអីមានចិត្តល្អចង់ជួយ ប្រាប់ជួយណែនាំឬក៏ដោយ ការចំណាយនិន្ទាឈ្នានេះនិយាយឲ្យគេបែកបាក់ឆ្លោះប្រកែកគ្នាដោយចិត្តចំណាយអីចឹងទៅហ្នឹងយើងពិចារណាមើលខ្លួនឯងពីព្រោះបាបហ្នឹងវាចេញពីមាត់ហើយបាបចេញពីមាត់ហ្នឹងសាហាវសាហាវជាង បាបចេញពីផ្លូវកាយទៅទៀតនៅក្នុងធរហ្នឹងមានសម្ដែងអឺការនិយាយញុះញង់ឲ្យគេបែកបាក់ ឆ្លោះគ្នានឹងជាមហាបាបបាបធ្ងន់មែនតែនមាន កម្មពីវរា ទៅ មុខបែកបាក់ព្រាត់ប្រាស់គ្នាឆ្លោះប្រកែកឬក៏ត្រូវគេចោតប្រកាន់ដោយអត់ដឹងរឿងអត់ដឹងហេតុផលអីក៏មានដែរទៅមុខទៀតចឹងបានព្រះអង្គឲ្យយើងចេះ ប្រើសម្ដីនឹងឲ្យជាវជ័យសុចរិត ជាវាចាដែល ផ្ដល់ប្រយោជន៍ដល់អ្នកស្ដាប់ឲ្យបានចម្រើនដោយចំណេះដឹងដោយគុណធម៌ដោយការភ្ញាក់រលឹកអឺយើងមិនមែនមានមាត់ឲ្យចេះតាមុំម៉ាំងមានដាតឲ្យចេះតែកលាស់ឲ្យវាបាបឲ្យវានាំឲ្យរឿងឆ្លោះគ្នានាំឲ្យកើតប្រេះឆាហើយអឺយើងបង្កើតទម្លាប់មាស់មាត់ចេះតែចង់និយាយរឿងគេ ហើយពេលខ្លះវាអត់បានចម្រើនអីដល់ខ្លួនឯងទេគិតតែពីជួយចិត្តនិយាយអឺពីអ្នកនេះពីអ្នកនោះទៅជាសម្ភប្លាបៈនិយាយរឿងអត់ប្រយោជន៍រហូតដល់ពេលអ្នកខ្លះទៅជារឿងញុះញង់ហ្នឹងហើយឲ្យគេបែកបាក់យើងហើយយើងខ្លាចជាមនុស្សដែលគេមិនស្រឡាញ់គេមិនចូលចិត្តទេនៅក្នុងកន្លែងធ្វើការធ្វើងារតែយើងចង់មាត់ចង់ចង់កនិយាយ បាទដៃខ្នងដៃអេកអូចហ្នឹងជាមនុស្សមិនអាចយកជាគ្នាបានឲ្យប្រកបពជាទេហើយគេមិនទុកចិត្តអញ្ចឹងវាតើយើងមានសតិមានស្មារតីរៀនប្រើឲ្យទៅជាមគ្គុភាន័យសំដីសំដីទឹកខ្មុំមិនមែនទឹកខ្មុំលេខថាពឹសទេណាវាផ្អែមប៉ុន្តែមិនមែនលួយ អឺ HO គេពីក្រោយអត់ទេបពភភាន័យសម្ដីផ្កានៅក្នុងធម៌លោកឲ្យជិះវៀងអំពីអឺគូថភិន័យសម្ដីលិមួកដែលឬក៏ភាសាមួយទៀតលោកហៅ ផរសវាចាសម្ដីបថៅកាប់គេកាប់ឯងចឹងទៅអានឹងជាការទម្លាប់ ក្នុងផ្លូវចិត្តហើយនឹងការហាត់ពុតលួតដំតាមផ្លូវវាចា ហើយត្រូវមានស្មារតីត្រូវមានបញ្ញាទប់ស្កាត់កុំឲ្យវាចេះតែប្រភ្លេចប្រភ្លោយទៅកុំឲ្យយើងបដ ாய் មាត់ឲ្យទៅបំរើបាប បានអីដូចកូនគេអ្នកមានបានរបស់របរប្រើប្រាស់ឬក៏ចង់ធ្វើនេះធ្វើនោះឲ្យ បានដូចចិត្តទេអានឹងយើងប្រៀបធៀបជាមួយគេពិបាកបន្តិចដោយសារសម្ពាយបនយើងវាផ្សេងគ្នា គេមានបនច្រើនគេរៀងធូរទៅយើងរៀងខ្សោយបនយើងរៀងតាំងទៅធ្វើកិច្ចការងារអីតលប្រឹង ចឹងយើងត្រូវអាស្រ័យបុណ្យចាស់ផងបុណ្យថ្មីផងបុណ្យចាស់យើងធ្វើបានបានអានឹងវាជារឿងចាស់របស់យើងយើងធ្លាប់ធ្វើទានរសាសិលចំម៉ែចំឪជួយសង្គ្រោះគេចឹងទៅបុណ្យចាស់ហ្នឹងវារុញមកឲ្យយើង ជួបជាមួយម៉ែឪល្អបងប្អូនល្អរស់ស៊ីជឹកចេះតែកាក់កបទៅប៉ុន្តែ បើយើងមិនបានសាងប៉ុនថ្មីទេអញ្ចឹងអាប៉ុនចាស់នោះក៏អាចកប់ដែរឧទាហរណ៍ដូចថាមានមាសជាកំណប់នៅក្រោមផ្ទះហើយយើងអត់ដែរកាយសោះវាអត់បានទ្របនឹងមកប្រើខ្ញុំពេលខ្លះយើងយើងខ្សោយប៉ុនចាស់យើងម៉ែឪយើងមិនសូវទូធាប៉ុន្តែយើងត្រូវសាងប៉ុនថ្មីការតស៊ូការព្យាយាម ប្រឹងប្រែងតចរិតល្អគុណធម៌សិលធម៌បង្ហាញពីសមត្ថភាពគុណសម្បត្តិជាមនុស្សរឹងប៉ឹងមានភាពម្ចាស់ការ ហើយធ្វើការងារនឹងឲ្យប្រកបវិជាមុះមុតហើយហ្នឹងបនថ្មីនឹងជួយដូរជោគវាសនាជីវិតរបស់យើងយើងមើលខ្វះអីអ្នកដែល តស៊ូព្យាយាមពេលបច្ចុប្បន្នអតីតជាកូនអ្នកស្រែប្របាក់ប្បិនមហាសិទ្ធិក្នុងពិភពលោកនេះមកគោកប៉ុន្តែឧបនិស្ស័យនៃការតស៊ូព្យាយាមនឹងជំរុញគាត់ឲ្យងើបផុតអំពីអតីតកាលមិនល្អនឹងដូចជាឈូកដុះចេញពីភក់អញ្ចឹងคล้ายទៅជាផ្កាដែលគេយកទៅបូជាព្រះបាន អញ្ចឹងជោគវាសនារបស់យើងវាស្ថិតនៅលើការប្រឹងប្រែងការសែបគប់ការរៀនសូត្រការអភិវឌ្ឍខ្លួន ក្នុងពេលបច្ចុប្បន្នខ្លាំងមែនតែនมันអាចពឹងទៅលើបនចាស់ទាំងស្រុងទេអឺអ្នកដែលពឹងលើបនចាស់ហើយភ្លេចធ្វើបនថ្មីនឹងអាចគ្រោះថ្នាក់យកផលបនចាស់លុយកាក់ម៉ែឪទ្រព្យសម្បត្តិនឹងទៅផឹកស៊ីស្រីញីពួកម៉ាក់បាក់ភឿនធ្វើឲ្យងងឹតទៅវិញ មកភ្លឺទៅវិញនិតអានឹងដោយសារកម្មបច្ចុប្បន្នរបស់យើងមិនល្អអឺអ្នកខ្លះមកងងឹតកើតមកក្រពិបាកប៉ុន្តែវិញភ្លឺដោយសារកម្មបច្ចុប្បន្នរបស់អ្នកនឹងការសែតគប់របស់អ្នកនឹងល្អអញ្ចឹងធ្វើឲ្យជោគវាសនាល្អទៅវិញ ោកក្នុងចិត្តធ្ងន់ធ្ងរហ្នឹងដោយសារគាត់អោបកសោបទុករឿងរ៉ាវដែលកន្លងហួសទៅហើយហ្នឹងនៅក្នុងចិត្តហ្នឹងយូរពេកវាជាធម្មតាសុខក្តីទុក្ខក្តីវាកើតហើយវារលត់ទៅហើយអារម្មណ៍ដែលយើងជួបហ្នឹងឧទាហរណ៍ថាព្រាត់បែកបាក់រោស៊ីខាតគេកុហកបោកប្រាស់អី ឬក៏គេសរសើររស់ស៊ីចំណេញស្អីស្អីហ្នឹងវាកើតហើយវារលត់ទៅវិញហើយវាអត់នៅជាមួយយើងរហូតទេប៉ុន្តែចិត្តរបស់យើងដែលមិនបានអប់រំល្អយើងអោបកសោបទាំងអស់អាទុកក៏អោបអាសក់ក៏អោបអត់ព្រមប្រឡែងដូចថាយើងអត់ព្រមឲ្យថ្ងៃវាលិចទេ អត់ព្រមឲ្យស្លឹកឈើទុំវាជ្រុះហេនៅយំកើតទុកឲ្យស្លឹកឈើហ្នឹងវានៅជាប់នឹងដើម ហើយវាមិនអាចជាប់នឹងដើមតាមយើងចង់ទេវាត្រូវប្រែប្រួលជាធម្មតាអញ្ចឹងវាតលតែយើងព្រមឲ្យមានការប្រែប្រួលទៅទោះជាសុខក្តីទោះជាទុក្ខក្តីយើងនៅតែការពារថែរក្សា ឲ្យអស់ពីសមត្ថភាពរបស់យើងសុខភាពត្រូវមើលថែញ៉ាំត្រូវញ៉ាំឲ្យបានល្អគេងឲ្យបានគ្រប់គ្រាន់មើលថែបងប្អូនកូនចៅ មុខរបរប្រឹងឲ្យអស់ពីសមត្ថភាពហើយបើវាត្រូវប្រែវាត្រូវព្រួល អានឹងយើងខ្វត់អត់បានទេហើយបើយើងអោបទុកខ្លាំងចង់ខ្លាំងថាត្រូវតែអញ្ចឹងអានឹងយើងកើតទុកខ្លាំងហើយអើយ ហេតុតែអ្នកខ្លះធ្ងន់ធ្លាក់ខ្លួនរហូតដល់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរហ្នឹងដោយសារមិនប្រប្រឡែងអ្វីដែលប្រែប្រួលអ្វីដែលរលត់ទៅហើយហ្នឹងនៅសារកសែតរំលឹករំលើកស្ដីបន្ទោសខ្លួនឯងស្ដីបន្ទោសអ្នកនេះអ្នកនោះនឹកឡើងក្តៅនឹកឡើងក្តៅអារម្មណ៍ជាអតីតនឹងរលត់បាត់ហើយនឹងក៏នៅតែកើតទុកដោយសារអារម្មណ៍នឹងដែរ ចឹងតោះតែយើងរៀនអនុញ្ញាតថារឿងហ្នឹងវារលត់បាត់ទៅហើយថ្ងៃបានលិចទៅហើយស្លឹកឈើវាបានជ្រុះទៅហើយហើយរឿងនៅក្នុងថ្ងៃអនាគតគួយមិនទាន់មកដល់ដែរយើងត្រៀមយើងប្រឹងយើងរៀបចំប៉ុន្តែខ្ញុំប្រឹងអស់លទ្ធភាពបច្ចុប្បន្នខ្ញុំប៉ុណ្ណឹង ហើយថ្ងៃស្អែកជួបរឿងណាខ្ញុំមិនអាចមានសមត្ថភាពស្មានត្រូវ100%ទេពេលខ្ញុំប្រឹងធ្វើល្អឲ្យអស់ពីចិត្តថ្ងៃហ្នឹងនៅរឿងថ្ងៃស្អែកជួបរឿងល្អទទួលទៅ ជួបរឿងមិនល្អដោះស្រាយទៅជីវិតហ្នឹងគឺអញ្ចឹងវាវាខ្លីមកអញ្ចឹងដល់អញ្ចឹងវាអត់រសេមរសាមែននៅក្នុងធម៌ព្រះអង្គសំដែងតកតងនឹងស្ដេចព្រះអង្គដែលសោកស្ដាយរឿង មហេសីស្លាប់ទៅនោះយមសោកបោកខ្លួនស្ទើរខូចសតិហើយបានទៅជួបព្រះអង្គព្រះអង្គឲ្យរៀនលះបង់សេចក្តីប្រកាន់ហួងហែងអារម្មណ៍ជាអតីតអារម្មណ៍ជាអនាគតនិងការជាប់ជំពាក់ក្នុងពេលបច្ចុប្បន្ននឹងព្រះជាស្វាងហើយក៏មានស្មារតីឡើងវិញមកខ្ញុំរៀនកំរែកទុកច្រើនពេក រឿងណាកន្លងហួតទៅហើយអឺឲ្យវាហួសទៅចោះ ខ្សោយបញ្ញាមានន័យថាងាយនឹងជឿគេប្រាប់គេខ្សឹបអីតិចលួងតាមសម្ដីរបស់គេឃើញទៅដូចថាជឿជាក់ហើយជួនកាលអាចងាយនឹងត្រូវគេបោកដោយសារយើងទុកចិត្តគេខាងពេកខ្វះអីអ្នកដែលមានបំណងអាក្រក់គេប្រវាញ់លើសន្តានចិត្តល្អរបស់មនុស្សល្អហ្នឹង ចឹងបានយើងត្រូវមានទាំងសទ្ធាយើងត្រូវមានទាំងបញ្ញាមានន័យថាមុននឹងអឺទទួលជឿថារឿងនឹងវាអញ្ចឹងមនុស្សនឹងវាល្អពិតមែនវាត្រូវការពេលវេលាដើម្បីសង្កេតពិនិត្យថាតើអឺព័ត៌មាននឹងវាមានប្រភពច្បាស់លាស់ឬទេហើយយើងបានស្ដាប់គ្រប់ជ្រុងជ្រោយហើយនៅ មុននឹងវិភាគមុននឹងវិនិច្ឆ័យថាល្អអក្រក់ ពិតមិនពិតហ្នឹងកុំឲ្យគាត់នឹងឃើញគេផុសភ្លាមជេរ like share comment ចុងក្រោយខ្សុយទៅទេសោះមិនមែនអញ្ចឹងសោះហើយនឹងគ្រោះថ្នាក់នៅក្នុងសង្គមបច្ចុប្បន្នហ្នឹងមនុស្សលួងនឹងអ្វីដែលខ្លួនឯងឃើញនឹងភ្នែកហើយមិនសូវបានពិចារណាឬគួរហេតុផលថាវាមានរឿងអីបានទៅជាអញ្ចឹងហើយយើងត្រូវអឺ វិភាគឲ្យបានសពគ្រប់ជ្រុងជ្រោយឯងចឹងបានអឺពេលខ្លះព័ត៌មានបំប៉ោងព័ត៌មានអឺគេបន្លប់យើងយើងយើងវក់តាមគេគេចង់បាន like ចង់បាន share គេចង់ឲ្យយើងចូលទៅមើល website គេដាក់តែចំណងជើងអីបន្តិចឲ្យចាប់អារម្មណ៍វក់ទៅអត់ដឹងថាវាពិតមិនពិតអីចេះតែ like ចេះតែ share ចេះតែ comment ទៅហ្នឹង ឬក៏អ្នកខ្លះទៅអូគាត់តែគេប្រាប់ថាអូទៅនេះគ្រូនេះទៅកែគ្រូនោះទៅទៅវីវក់វិលវល់វល់វក់អត់ប្រឹងប្រែងធ្វើការធ្វើងារគិតតែជឿគិតតែដាក់អឺចិត្តគំនិតហ្នឹងទៅលើរឿងខាងក្រៅអញ្ចឹងយើងត្រូវមានសមត្ថភាពគ្រប់គ្រងចិត្តខ្លួនឯងពិចារណាមើល វាសមមិនសមទេគ្មានករណីខ្លះដែរគេប្រមូលឲ្យរស់ស៊ីដាក់ទៅបានដាក់ទៅបានដាក់ទៅបានហើយដល់ចុងក្រោយវាឡងចង់លក់ផ្ទះលក់សម្បែងខ្ចីលុយធនាគារអឺអស់ដីអស់ធ្លីទៅអានឹងដោយសារយើងយើងដូចថាវក់មនុស្សលោភរាំងឆោតឃើញដាក់ទៅបានដាក់ទៅបានវាជា លោភលន់ច្រើនហើយអត់គិតដល់អំពីហេតុផលឬក៏លទ្ធផលចុងក្រោយទេអឺយើងគ្រាន់តែរំលឹកនៅក្នុងធម៌លោករំលឹកឡើងវិញថាយើងត្រូវមានទាំងអសទ្ធាយើងមិនមែនថាឲ្យស្អប់មនុស្សទេស្ដាប់ត្រេះរិះពិចារណាប្រើបញ្ញាអឺមើលថាតើវាសមនឹងអញ្ចឹងដែរឬក៏អត់ទេហើយចាំយើង ទៅការវិភាគវិនិច្ឆ័យជាខាងក្រោយ thank you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 ក្នុងចិត្តរបស់យើងធ្វើឲ្យចិត្តរបស់យើងរំជើបរំជួលនឹងយើងមានលំនឹងផ្លូវចិត្តយើងមិនសូវកើតទុកទេ ម្នាក់មានសម្ពាយបនមកផ្សេងផ្សេងគ្នាអ្នកដែលធ្លាប់បានធ្វើទៀនចាំម៉ែចាំឪជួយសង្គ្រោះដល់អ្នកដតីចឹងទៅពូជបននឹងធ្វើឲ្យអ្នកនឹងរស់ស៊ីក៏ចេះតែកាក់កបមុខរបរអីក៏ចេះតែរលូនទៅមានបានសុខសบายហើយអ្នកដែលខ្សោយបន មិនសូវបានចែកទានជាមនុស្សកំណាញ់ចំណែនស្នៀននេះនឹងពូជចិត្តមិនល្អនឹងវានាំឲ្យមុខក៏មិនស្រស់ដាក់រកការងារអីមុខលបក៏ដូចជាមិនសូវជាទៅមុខរលូនល្អខ្សែគប់មនុស្សនឹងក៏មិនសូវត្រូវអានឹងឧបនិស្ស័យវាអាស្រ័យ បនចាស់ផង អាស្រ័យការសែបគប់ការប្រឹងប្រែងក្នុងពេលបច្ចុប្បន្ននឹងផងអញ្ចឹងយើងឃើញគេល្អយើងឃើញគេបានសុខអូយើងសប្បាយចិត្តនឹងដូចថាបនរបស់គេមានអញ្ចឹងទៅមិនមានចិត្តចំណែននិន្ទាឈ្នានេះអីទេពីព្រោះបើចំណែននិន្ទាទៅក៏វាមិនដឹងបានអីមកយើងដែរយើងអប់រំចិត្តខ្លួនយើងអញ្ចឹងទៅហើយយើងបនយើងមានប៉ុណ្ណឹងការផឹងប្រែងយើងមានប៉ុណ្ណឹងអញ្ចឹងយើង សบายចិត្តនឹងផលបុណ្យរបស់យើងផលនៃការព្យាយាមរបស់យើងហើយយើងប្រឹងប្រែងបន្តទៅទៀតទៅរៀនសូត្រពីគេទៅហើយបើគេមានបានដោយទុច្ចរិតនឹងក៏អត់មានអីទៅចំណែននិន្ទាអីគេដែរមានតែអាណិតថាអូយសាងបាបកម្មឲ្យដូចជាផឹកទឹកឃុំលាយឆ្នាំពឹសអញ្ចឹងត្បិតថាយើងមើលទៅវាដូចហឺហាប៉ុន្តែ ក្នុងចិត្តក្តៅក្រហល់កាហាយដាំពូជមិនល្អថ្ងៃមុខថ្ងៃក្រោយមាន វាវរាធ្លាក់មកលើ ខ្លួនឯងគ្រួសារមិន ចាំបាច់ទៅជាតិក្រោយទេពេលបាបនឹងវាមានពេលឲ្យផលពេលបច្ចុប្បន្ននឹងទៅបែកបាក់ព្រាត់ប្រាស់ក្តៅកាហាយអឺដោយអំណាចនៃទុច្ចរិតអកុសលកម្មដែលខ្លួនបានធ្វើនឹងអញ្ចឹង មានមានចិត្តអឺអាណិតដោយសារគាត់នឹងសាងបាបកម្មហ្នឹងអញ្ចឹងបើគេបានសុខបានល្អមានសុភមង្គលជាងយើងសบายចិត្តត្រេកអរនឹងបុណ្យរបស់គេទៅយើងបានបុណ្យផងបានមិត្តភាពល្អផងហើយបើយើងរស់ស៊ីមានបានកាក់កបយើងចែករំលែកសេចក្តីសុខនឹងដល់អ្នកដទៃចំម៉ែចំឪជួយបងជួយប្អូន ឃើញគេក្រពិបាកជួយគេដោយចិត្តករុណាទៅអានឹងឈ្មោះថាបានធ្វើជាមនុស្សធម៌ផងហើយឈ្មោះថាបានធ្វើបុណ្យផងហើយឈ្មោះថាបានដាំពូជសម្រាប់រស់ស៊ីធូរធារទៅផងអានឹងនៅក្នុងច្បាប់កម្មផលហ្នឹងអញ្ចឹងអ្នកណាធ្វើទៀននាំឲ្យងាយរកទទួលទៀនបានច្រើនហើយនឹងអ្នកកំណាញ់ស្ពិតរស់ស៊ីមិនស្អីឡើងទេ ដែលយើងមានហ្នឹងបើតាមធម៌វាជាផលនៃការព្យាយាមរបស់យើងវាជាផលនៃបុណ្យរបស់យើងដែលយើងធ្វើមកអញ្ចឹងយើងយើងគួរដាំពូជថ្មីតាមរយៈបែងចែកទ្របដែលយើងមាននឹងជួយសង្គ្រោះដល់អ្នកដទៃមួយជាមនុស្សធម៌យើង ឃើញគេមានការលំបាកយើងជួយសង្គ្រោះដោយមេត្តា យើងបានសប្បាយចិត្តនៅពេលដែលគេបានរួចផុតពីទុក្ខទី2យើងកាត់បន្ថយការកំណាញ់ស្មោគិតតែពីអញអានឹងដែលធ្វើឲ្យចិត្តចង្អៀតមួម៉ៅក្តៅកាហាយនឹងដោយសារកំណាញ់នឹងដែរអញ្ចឹងយើងរៀនលះបង់ចិត្ត សំណាញ់នឹងតាមរយៈការចែករំលែកសេចក្តីសុខដល់អ្នកដទៃហើយមួយទៀតក៏ជាការដាំពូជបនសម្រាប់ទៅមុខទៀតការបរិច្ចាគទាននឹងជាពូជនៃការរស៊ីមានបានធូធាហើយនឹងទំនាក់ទំនងល្អគេស្រឡាញ់គេចូលចិត្ត នេះជាការដាំពូជថ្មីអញ្ចឹងវាបាន ទាំងសបាយចិត្តវាបាន ទាំងពូជល្អវាបានទាំងបន់ហើយបើយើងស្មោគិតទៅពីប្រមូលគិតទៅពីអញគិតទៅធ្វើម៉េចឲ្យអញនឹងបានច្រើនដំណាងងាប់អីងាប់ទៅអានោះវាក្រក្រនៅ ក្នុងចិត្តយើងណា បិទថាមើលទៅមានទ្រពមានធនច្រើនមែនប៉ុន្តែក្រៀមក្រោះក្រក្តៅក្រហល់ក្រហាយពីខាងក្នុងទ្រពរបស់យើងនឹងប្រៀបទៅជាទឹកសមុទ្រគេអត់អាចយកមកផឹកបានទេប៉ុន្តែសម្រាប់អ្នកដែលមានសមានចិត្តជួយសង្គ្រោះនឹងទ្របតិចមែនប៉ុន្តែជាទឹកសាបនៅក្នុង បែបត្រឡោកក្នុងផ្ទិលអញ្ចឹងគេអាចហូបទៅបាត់ស្រេកឃ្លានត្បិតថាទឹកនឹងតិចតួចមែនអញ្ចឹងយើងអត់អាចយកអីទៅបានទេស្ពាយអីមកកមសេនទៅក៏มันបានដែរមានទ្រពមហាសាលមាសពេជ្រប្រមាណកេះប្រមាណពីងក៏យកអីទៅមិនបានដែរអញ្ចឹងមានតែឆ្នៃរបស់នឹងឲ្យទៅជាប៉ុនឲ្យទៅជា ចេតនាការសង្គ្រោះអញ្ចឹមគ្រួសារប្រពន្ធកូនញាតិមិត្តម៉ែឪហើយចែករំលែកសេចក្តីស្រឡាញ់នឹងដល់សពសัตว์ទាំងអស់អានឹងប៉ុននឹងមកនៅក្នុងចិត្តយើងភ្លើងឆេះតារូបរាងកាយប៉ុន្តែมันអាចឆេះប៉ុនបានទេយើងអាចយកទៅជាមួយបានប៉ុន្តែបើយើងប្រឹងយកមកឲ្យมันចែករំលែកអានឹង យើងអត់បានដាំពូជថ្មីទេយើងបានតាបរិភោគផលបុណ្យចាស់ហើយយើងទៅវិញខ្លួនទៅទេហ្នឹងយើងអត់អត់បានធ្វើបុណ្យសម្រាប់ខ្លួនឯងទៅមុខទៀតទេអ ទំលាប់ចិត្តហ្នឹងគេថានិយាយអីចង់បានអីហ្នឹងចង់បានភ្លាមភ្លាមឲ្យគេធ្វើហ្នឹងគឺធ្វើម៉េចឲ្យតែធ្វើតាមចិត្តខ្លួនឯងបើមិនធ្វើហ្នឹងគឺមួម៉ៅញីញ័រតកហល់ហើយតែទំលាប់ចឹងយូរយូរទៅវាធ្វើឲ្យពុះកជ្រោលរលរែងហើយយើងអត់មាន សមត្ថភាពគ្រប់គ្រង រលករំញ័រផ្លូវចិត្តនឹងបាន អានឹងប៉ះពាល់ដល់សុខភាពផ្លូវកាយផងសុខភាពផ្លូវចិត្តផង យើងទៅជារវើរវាយរហូតដល់អ្នកខ្លះគេមិនលក់គិតវិលខ្ញាល់នៅក្នុងចិត្តនឹងទៅប៉ះពាល់ដល់សុខភាពផ្លូវកាយចិត្តនឹងក៏មួម៉ៅយូរយូរទៅទៅជា អឺលេងអាចគ្រប់គ្រងស្ថានភាពផ្លូវចិត្តបានរហូតដល់មានជំងឺទៀតផងដោយសារអន្សំអាចចង់បានអីហើយចង់ភ្លាមភ្លាមឲ្យបានដូចចិត្តហើយអត់ចេះព្រមទទួលស្គាល់ការពិតថាវាមិនមែនចេះតែបាន តាមចិត្តយើងចង់ទេយើងប្រាប់គេគេមិនមែនចេះតែតាមយើង ភ្លាមភ្លាមធ្វើបានភ្លាមភ្លាមផ្លែផ្លែបានទេ វាតល់ចេះទទួលស្គាល់ថាហ្នឹងឯងមនុស្សវាមិនមែនបានដូចចិត្តយើងគិត100តាំង100ទេប្រាប់ទៅណែនាំទៅខុសឆ្គងបដៅទៅធ្វើប្រាប់100ធ្វើបាន50 60 70ហ្នឹងស្ដីបដៅថាហើយដឹងអំពីឧបនិស្ស័យរបស់មនុស្សនឹងវាអញ្ចឹងយើងមិនអាចបខំដើម ដើមថ្នោតឲ្យដូចដើមដូងបានទេពូជគ្នាពូជដើមថ្នោតយ៉ាងណាមនុស្សម្នាក់ម្នាក់ហ្នឹងវាមានពូជមានឧបនិស្ស័យហ្នឹងផ្សេងផ្សេងគ្នាមកអញ្ចឹងនៅតែណែនាំថែទាំថាដាំផ្កាដាំដើមឈើនៅតែស្រោចទឹកដាក់ជីអញ្ចឹងប៉ុន្តែមិនអង្គុយជេរដើមថ្នោតដើមដូងឬក៏ដំណាំហ្នឹងឯងមើលថែសម្អាត ជួយទំនុកបំរុងឲ្យមនុស្សនឹងបានល្អប្រសើរហើយតើតែយើងរៀនទទួលស្គាល់អញ្ចឹងទទួលស្គាល់ថាវាមិនមែនចង់អីត្រូវតែបានហើយដល់ពេលវាមិនបានវាផ្ទះហ ংস ាគាត់កើតទុកតែខ្លួនឯងហ្នឹងឯងដែលរៀនដែលរៀនទម្លាក់ខ្លះទម្លាក់ហ្នឹងមិនមែនបានន័យថាមិនឲ្យចង់បានទេយើងកំណត់ដឹងថាវាមានហេតុគ្រប់គ្រាន់ទើបវាបានអញ្ចឹង បើយើងអត់បានណែនាំបានត្រឹមត្រូវការព្យាយាមយើងវាមិនទាន់ដល់ប៉ុនយើងវាមិនគ្រប់វាអត់បានទេដីកើតទុកពិបាកចិត្តបោកក្បាលអញ្ចឹងទេវាមិនបានផងតោះឡើយយើងទទួលថាហ្នឹងហើយវាមិនទាន់គ្រប់មកដែរហេតុមិនទាន់គ្រប់ទើបវាមិនបានអញ្ចឹងប្រឹងតទៅទៀតណាទៅបន្តិចទៀតណាបានប៉ុណ្ណឹងទទួលចាំបាន100ប៉ុន្តែបានអឺ80ប្រឹងទៅទៀតតា រៀនទម្លាក់ខ្លះអញ្ចឹងទើបយើងមិនសូវកើតទុកខ្លាំង កូនចៅខ្លះលើកឡើងថាម៉ែឪខ្លះហាក់ដូចជាស្រឡាញ់កូនមិនស្មើគ្នាដូចថាគាត់ជួយនេះជាងគាត់មើលថែនេះជាងមិនសូវមើលថែគាត់គាត់ធ្វើអីក៏ខុសហើយសរសើរកូននោះជាងអញ្ចឹងទៅគាត់ប៉ះពាល់ដល់សតិអារម្មណ៍របស់គាត់ដែរនឹងយើងមិនអាចមានអីទៅវាស់ស្ទួងថាគាត់ស្មើមិនស្មើទេប៉ុន្តែ វាអាចក្នុងករណីខ្លះឧទាហរណ៍ថាកូននឹងឈឺច្រើនកូននឹងក្រពិបាកកូននឹងរៀនសូត្រមិនសូវចេះដឹងតែអញ្ចឹងគាត់មានទំនោរមើលថែស្រឡាញ់ឬក៏លុយកាក់ឬក៏លុយកាក់ឬក៏លុយកាក់ឬក៏លុយកាក់ឬក៏លុយកាក់ឬក៏